ខ្ញុំសូមយកឱកាសនេះថ្លែងនៅការកោតសរសើរចំពោះវិជាឋាននេះនិយាយដោយឡែកនិងប្រជាជននិយាយជារួមយើងមិនត្រូវភ្លេចថាយើងបានរួចផុតពីតែរួចផុតនេះក៏វាមិនតាន់អស់នៅឡើយទេចាស់ចាស់ធ្លាប់និទានរឿងតែនិយាយនិយាយពីរឿងវាល3ស្អីទៅវាល3រឿងនេះ បដិជគុណប្រសង់ច្បាស់ជាយល់ហើយអ្នកដែលធ្លាប់ដឹងរឿងនេះ គឺច្បាស់ជាយល់វាល3នេះយើងបាន ឆ្លងផុតវាល2ហើយក៏ប៉ុន្តែវាលទី3នេះយើងកំពុងហែលឆ្លងវាហើយប្រហែលជាឆ្លងវាមិនផុតទេនៅលើពិភពលោកនោះប្រាណ សូមអភ័យទោសបើសិនបើខ្ញុំនិយាយខុសវាលទី1គឺវាលសង្គ្រាមនឹងគឺវាលនេះវាបានកើតរ៉ាំរ៉ៃនៅក្នុងប្រទេសរបស់យើងតែយើងបានពន្លត់នៅវាលសង្គ្រាមនេះបានជោគជ័យបញ្ចប់វាត្រឹមថ្ងៃទី29ខែធ្នូ ឆ្នាំ1998 រហូតមកដល់ពេលនេះគឺឆ្នាំនេះជាឆ្នាំខួបលើកទី25នៃការបញ្ចប់សង្គ្រាមស៊ីវិលនាំមកនៅការឯកភាពជាតិឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់យើងដូច្នេះវាលសង្គ្រាមនេះគឺសង្ឃឹមថានឹងមិនមានអនុភាពប្រទេសកិរិយាណា ធ្វើឲ្យកម្ពុជាវិលត្រឡប់ទៅរកសង្គ្រាមឡើងវិញនោះទេឈ្មោះឆ្លាស់ណាស់យើងមិនអត់អោនឲ្យសកម្មភាពណាក៏ដោយទោះបីដោយតម្លៃណាក៏ដោយសម្រាប់អ្នកដែលមានចេតនាបំផ្លាញសន្តិភាពនៅក្នុងកម្ពុជាយើងយល់យើងដឹង អំពីបំណងរបស់មនុស្សខ្លះតែជាមជ្ឈដ្ឋានក្រៅប្រទេសផ្ដល់ក្តីកង្វល់ចំពោះយើងតែយើងក៏សូមប្រាប់ទៅអ្នកទាំងអស់ឲ្យបានជ្រាបថាអ្នកក៏គួរយល់អំពីកង្វល់របស់យើងដែលជាព្រះរាជាណាចក្រកម្ពុជាជាទឹកដីដ៏កំសត់មួយដែលពួកអ្នក បានរួមចំណែកបំផ្លាញនិងធ្វើសង្គ្រាមក្នុងប្រទេសយើងកាលពីពេលមុនសង្ឃឹមថាអ្នកនឹងមិនដុតកំឡោចដោយជួយផ្សងផ្ដើមទៅដល់ក្រុមអ្នកធ្វើបរិវត្តពណ៌ដើម្បីបំផ្លាញនៅសន្តិភាពនៅក្នុងប្រទេសរបស់យើងហើយបង្កើតឡើងវិញនៅសង្គ្រាម ដែលក្នុងពុទ្ធទំនាយរបស់យើងនឹងដែលយើងបាននិយាយរហូតដល់ពេលនេះគឺតកតងនឹងការឆ្លងកាត់វាលបីដែលវាលទីមួយនេះ គឺវាលសង្គ្រាមយើងលំបាកណាស់តើយើងចំណាយអស់ជីវិតមនុស្សប្រមាណដើម្បីតម្រាំរកបាននៅសន្តិភាពនេះហើយតើយើងនៅសល់រជន របួសពិការប៉ុន្មានអ្នកដែលកំពុងតែនៅរស់តែស្ថិតក្នុងស្ថានភាពពិការដោយសារសង្គ្រាមវាមិនមែនជាការចៃដន្យទេដែលរំលងអត្រិតពីមុសលមាញខ្ញុំបានបង្ខំនៅរូបភាពវីដេអូខ្លីមួយ នៅថ្ងៃទី4ខែធ្នូ ឆ្នាំ1987ដែលពេលនោះខ្ញុំទើបមានអាយុ35ឆ្នាំ រូបភាពនោះបន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីប្រកាសរួម Fair International ប្រទេសបារាំងរវាងខ្ញុំនិងសម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋតែពេលនោះចរចាជាមួយគ្នានឹងចេញសេចក្តីបការរួមយើងចង់បង្ហាញទៅអ្នកដទៃដែលមិនមែនជាខ្មែរសូមតាំងកុំតាំងខ្លួនស្រឡាញ់ខ្មែរលើសខ្មែរទៅទៀតពេលដែលខ្មែរស្លាប់ជនបរទេសទាំងឡាយមិនបានមកស្លាប់ជាមួយខ្មែរនោះទេ គេនាំគ្នារត់ចោលយើងហើយទុកឲ្យពួកយើងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកប៉ុន្តែនៅពេលដែលមានសន្តិភាពគេបែរជាបង្ហាញនៅកង្វល់ព្រួយបារម្ភជួសយើងទៅលើបញ្ហានេះបញ្ហានោះប៉ុន្តែគេមិនបានចាប់អារម្មណ៍ឬ គិតគូរដល់កង្វល់របស់យើងពាក់ព័ន្ធជាមួយនឹងបញ្ហាសន្តិភាពនិងសង្គ្រាមនោះទេសង្ឃឹមថាអ្វីដែលខ្ញុំនិយាយនេះអាចជាការដាស់តឿនឲ្យអ្នកដទៃទៀតកុំកសាងកំហុសទី3ដោយដែលខ្ញុំលើកឡើងកាលពីប្រហែលថ្ងៃមុន។ ហើយដែលកំរើសដាស់ខ្លួនថាប្រទេសណាជាប្រទេសណាប្រទេសណាក៏ដោយដែលបានគ្រប់គ្រងរដ្ឋប្រហាររបស់លន់នល់ទម្លាក់សម្ដេចព្រះនរោត្តមសីហនុនៅ ឆ្នាំ1970សិតតែមានចំណែកទាំងអស់នៃការដុតកម្លោចសង្គ្រាមនៅ កម្ពុជាតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ក៏ប៉ុន្តែគ្រប់ត្ររដ្ឋបហាយោធាគឺជារឿងដ៏គួរឲ្យអស់សំណើចសូមកុំនិយាយពីរឿងប្រជាធិបតេយ្យតទៅទៀតប្រសិនបើអ្នកក៏លេខមើលក្រោយត្រឡប់ទៅវិញអំពីការដែលអ្នកបានគ្រប់ត្ររដ្ឋបហាយោធារបស់លោកណុល ហើយបង្កើតឲ្យមានសង្គ្រាមឆាបឆេះនៅកម្ពុជាហើយកំហុសទី2អ្នកកុំនិយាយតទៅទៀតអ្នកបើសិនជាអ្នក សម្លឹងទៅថា អ្នកបានគ្រប់គ្រងខ្មែរក្រហម នៅអង្គការសហប្រជាជាតិអស់រយៈពេល12ឆ្នាំពីឆ្នាំ1991ពីឆ្នាំ1979 ដល់ឆ្នាំ1991ខ្ញុំគិតថាលំមត្រូវនិយាយគ្នាអំពីបញ្ហានេះអ្នកត្រូវកត់សម្គាល់អំពីកង្វល់ក្រំតែនៅលើពិភពលោកនោះមានបញ្ហាសូម្បីតែអារឿងកំពង់ផែសមុទ្ររៀមคล้ายទៅជាកង្វល់របស់ពួកអ្នកឯង នៅចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីកម្ពុជាប៉ុន្តែអ្នកឯងបានបង្ហាញពីកង្វល់អំពីសន្តិសុខរបស់អ្នកឯងប៉ុន្តែអ្នកឯងក៏មិនបានកង្វល់អំពីសន្តិសុខជាតិរបស់កម្ពុជា តាមរយៈនៃការធ្វើបដិវត្តពណ៌នៃការផ្ដួលរំលំ ខ្ញុំពិតជាបានទទួលព័ត៌មានដ៏ល្អល្អច្រើននៅពេលដែលអតីតយុវជននៃគណៈបកប្រឆាំងដែលបានចូលមករួមរស់ជាមួយគណៈបកប្រជាជនក្នុងរយៈពេលប្រហែលអាទិត្យចុងក្រោយនេះនោះគឺយើងរឿងគួរឲ្យគឺថាគួរឲ្យ គេមិនចាំបាច់ប្រើរដ្ឋាភិបាលទេគេប្រើអង្គការក្រៅរដ្ឋាភិបាលគឺគ្រប់គ្រាន់ដើម្បីនឹងបំផ្លាញអញ្ចឹងខ្ញុំគួរតែបញ្ជាក់ត្រឡប់មកវិញអំពីវាល3វាលទី1គឺវាលសង្គ្រាមនេះហើយវាលទី2ដែលយើងបានហែលឆ្លងកាត់រួចមកហើយនោះ គឺវាលអត់ឃ្លាន ក៏ប៉ុន្តែយើងក៏សូមដាស់តឿនដែរដតីសូមកុំធ្វើសកម្មភាពណាមួយ ដែលជំរុញឲ្យប្រទេសមានសង្គ្រាមឲ្យសោះយើងមិនអត់អោនឲ្យអ្នកណាក៏ដោយមិនថាខ្មែរឬបរទេសដែលធ្វើសកម្មភាពប្រឆាំងនឹងឯករាជ្យអធិបតេយ្យរបស់យើងក្រោមហេតុផលប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ហើយធ្វើឲ្យប្រទេសរបស់យើងមានសង្គ្រាមឡើងវិញនោះទីយើងស្លាប់មនុស្សច្រើនណាស់ហើយគ្រប់គ្រាន់ហើយវាលើសពីការគ្រប់គ្រាន់ដូច្នេះគេត្រូវរួមចំណែកការពារសន្តិភាពប្រសើរជាងនៅសល់វីដេអូច្រើនទៀតដែលយើងនឹងអាចបង្ហោះជាបន្តបន្តឲ្យឃើញថា ការខិតខំប្រឹងប្រែងនាពេលនោះយ៉ាងម៉េចយ៉ាងម៉េចមិនមែនជារឿងលេងរឿងសើចទេលំបាកណាស់បើពេលនោះគ្មានជំនួបរវាងខ្ញុំជាមួយ បកោណាប្របិតាណាហៅនិយមហៅថាជំនួបសេនុហ៊ុនសែនវាអន្តរណទីតើបើកផ្លូវសម្រាប់ ការដោះស្រាយបញ្ហាបានឬអត់បើគ្មានទួនាទីអ្នកខាងក្នុងទេខ្មែរគ្នាឯងទេតើបរទេសអាចធ្វើកាត់អាចធ្វើកាត់រឿងនេះវាជាការពិតជាការពិត វាទៀមទានឹងការត្រូវគ្នានៅក្នុងស្រុកនេះខ្ញុំបាននិយាយដល់រឿងនេះគឺវាដូចជារឿងទៅផុត ប៉ុន្តែគេអាចយល់បាន ហើយថា នេះក៏ជាប្រភេទនៃសារមួយក្នុងចំណោមសារតែតកតងជាមួយនឹងការការពារសន្តិភាពការការពារឯករាជ្យនិងអធិបតេយ្យជាតិរបស់យើងតែសង្គមថា អ្នកទាំងឡាយដែលធ្លាប់ផ្ដល់ការគ្រប់គ្រងឲ្យរដ្ឋបហាយោធា នឹងធ្លាប់ការគាំផ្ដល់ការគ្រប់គ្រងហើយរបបបលែងពូជសាសពលពតនៅអង្គការសហប្រជាជាតិលំមគ្រប់គ្រាន់ដើម្បីកុំធ្វើកំហុសទី3នៅលើទឹកដីដ៏កំសត់របស់យើង Pilovira ជាផលិតផលស្តង់ដារមកពី អាមេរិក100%ឯកទេសក្រពះពោះវៀនរលាកក្រពះពោះវៀនធ្ងន់ធ្ងរបញ្ហាឆ្អល់ចុកដង្ហើមក្រហាយក្រពះ ទូលីមួក promotion ពិសេសបញ្ចុះតម្លៃរហូតដល់40%សូមទំនាក់ទំនង096និង097 96 96 667 092 96 96 67